បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នា ថ្ងៃនេះជួបគ្នាម្ដងទៀតអីតាក់ទងជាមួយនឹងតើមើលចំការហើយជាមួយនឹងតើរកត្រីរកត្រីហើយបន្ទាប់មកទៀតយើង មានសកម្មភាពតិចតួចចូលមើលស្រែពួកអីបែកគ្នារយៈពេល1ខែចង់ដឹងថាត្រីដែលចិញ្ចឹមហ្នឹងបានប៉ុណ្ណាហើយ ថ្ងៃហ្នឹងឯងទៅមើលអូយើងចូលទៅមើលអូដែលយើងដាក់ម៉ោងតើបានប៉ុណ្ណាដែរបាទបាទកុំភ្លេចតាមដានអ្នកនរបាទ đang chạy ừ, mình bệnh bệnh thì là chạy rồi luôn រស់មែនអីគេកត្រាប់មកត្រីគេក្រាញ់ ទឹកនឹងលេងទឹកមុខបល័យញញចេញបាន10លានដៃហ្មង ជ្រូកថែមណា អឺនេះខ្ញុំយកច្រឡំនេះស្មៅឯងឆ្ងល់តែស្មៅនេះរាល់ឆ្នាំវាអត់ដែលកើតនេះទៅពេលឆ្នាំនឹងកើតពងគិតថាប្រហែលជាវាមកតាមជីជីស្រែយើងទៅបាចទៅវាមានដល់ពលរដ្ឋឆ្នាំអត់ដែលមានហ្នឹងដីនៅស្រែឫស្សីដីភូមិ បាយពីដើមមើលនៅនងអូផ្លែតានេះបងនេះមកទៀតនេះកាយមិនຕົកទេនេះ យកទៅហូបមកលក់ហ៎បង បាទម្ដុំនេះស្រែឬស្រី